ទុកមួយសោយសុខនឹងឯងដូច្នេះកាលណាបើយើងដឹងទេរបស់នេះមិនមែនយើងធ្វើទេបើអញ្ចឹងដណាគេឲ្យយើងហ្នឹងហើយអាហ្នឹងគឺកើតជាសតិសម្បជញ្ញៈឡើងហើយហ្នឹងហើយមិនបានជាមានអញ្ចឹងដល់ទៅពិនិត្យទៅបានឃើញបង្កប់បញ្ហាក្នុងហ្នឹងដោយដើរទៅក្នុងព្រៃអីស្រាប់តែឃើញសិតតែមហូបអាហារសម្លសម្លក្នុងស្រុកហ្នឹងហើយដូចថា សម្លម្ជូរសម្លប្រហើសម្លការីសម្លអីអីចឹងហើយយើងចេះតែឃើញស្ទុះវល់ទៅដើម្បីគឹបកាប់គឹបកាប់បរិភោគហ្នឹងហើយយើងមិនគិតទេណាណាមកមកស្រអីក្នុងព្រៃសម្លហ្នឹងសម្លអ្នកក្របអ្នកស្រង់ទេអ្នកអ្នកក្រុងទេហើយមិនបានជាមកមាននំព្រៃឈ្ងុយឈ្ងប់អញ្ចឹងហើយអ្នកណាគេឲ្យយើងស្ងាត់ឈឹងអត់មានអីសោះអញ្ចឹងហើយយើងបរិភោគតាមតែឃ្លានហ្នឹងយ៉ាងម៉េច ចឹងឲ្យយើងគិតពិចារណាអញ្ចឹងហ្នឹងឯងប៉ុន្តែសត្វលោកយើងវាត្រំបានវាត្រំបានហ្នឹងឯងបើកុំតែព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកមានពធัวហ្នឹងដឹងបានអីជួយទេដោយសារតែយើងត្រំវាមិនបានហ្នឹងក៏បរិភោគខ្សែផ្សោយនៅរបស់ដែលលេទៅដោយឆ្នាំពឹសហ្នឹងណា ឥឡូវមានពធัวជាឆ្នាំបន្សាបហ្នឹងហើយបណ្ណាបណ្ណាទាំងហ្នឹងហើយអញ្ចឹងគឺថាពធัวហ្នឹងយើងសិក្សាឲ្យបានច្រើនចឹងណាបាន ចម្រើនទៅដោយគំនិតប្រាជ្ញាការពិតនៅតែជាការពិតអញ្ចឹងគ្រាន់តែថាយើងគិតខ្លួនឯងមិនឃើញយើងអាស្រ័យពធនេះឯងចឹងហ្នឹងឯងហើយដល់ទៅអាស្រ័យពធតាមបញ្ញាហ្នឹងកើតឡើងហ្នឹងឯងធ្វើនៅ ទីពឹងឲ្យរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងហើយយុទ្ធធัวត្រឹមត្រូវអញ្ចឹងចឹងអត់មានស៊ីសំណោកអីដើម្បីថាមកសោកយកបញ្ញាអី នរណាមានប្រាក់ច្រើនបានបញ្ញាច្រើនអីគឺអត់ទេនេះគឺថាជាបញ្ញាបារមីរៀងរៀងព្រះអង្គរៀងរៀងខ្លួន ដែលសំអប់រំមកហើយយើងបានមកជួបនឹងពធនេះឯងអ្នកដែលបានស្ដាប់ពធរបស់ព្រះពុទ្ធអង្គសឹកតែជាអ្នកសន្សំល្អមកទៀតសត្វតែជាអ្នកបានសន្សំល្អមកពីជាតិមុនប៉ុណ្ណឹងណាវាមិនអាចថា បានមកលឺសំឡេងពធัวនឹងឯងឯងទេត្រូវតែមានកុសលកម្មដ៏សំខាន់ណាស់លឺហើយចេះធ្វើទុកក្នុងចិត្តដោយថាលឺហើយឈប់ងក់ដើម្បីស្ដាប់អញ្ចឹងរបៀបដូចអញ្ចឹងហ្នឹងឯងទៅបើអត់ឧបនិស្ស័យឮហើយហួសទៅមិនបានធ្វើទុកក្នុងចិត្តថាសំលេងអីទៅជាសំលេងអីទេអាហ្នឹងគឺវាអញ្ចឹងប៉ុណ្ណាអញ្ចឹងបានថា វាងាយសត្វរោគយើងនឹងវាងាយថាយើងចេះតែណែនាំយើងចេះតែបបួលអីមកទៅបានទេ បើវាមានតែក្នុងបច្ចុប្បន្ននៃជាតិហ្នឹងពុទ្ធប្រមូលទៅអស់បាត់ហើយបើវាមានតែក្នុងបច្ចុប្បន្ននៃជាតិចេះតែប្រម៉ែប្រមូលឲ្យមកសិក្សាពធប្រតិបត្តិពធទៅសម្រាប់មគ្គផលទៅអស់ហើយប៉ុន្តែវាមិនមែនវាមិនមែនថា ឲ្យតែបានកើតមកជាតិនឹងបានជួបពុទ្ធទៅទៅតាមព្រះអង្គផ្លូវអរិយមគ្គនឹងបាននោះណាពីព្រោះអរិយមគ្គនឹងជាសន្តតៈធัวណាត្រូវអាស្រ័យតច័យយើងគ្រាន់តែនិយាយជាវោហាទេតែយើងប្រតិបត្តិតាមផ្លូវនឹងប៉ុន្តែវាមានយើងអីហ្នឹងហើយអ្វីអ្វីវាតេតងទៅនឹងការធ្វើទុកក្នុងចិត្ត ដោយឧបាយដែលនាំឲ្យកើតបញ្ញានឹងត្រឹមត្រូវតាមហេតុផលទៅ បានជាបច្ច័យនៃគ្រប់កុសលធម៌ដបធម៌អីអីហ្នឹងបាននាំឲ្យមាននៅ សមាធិធយល់ត្រូវអញ្ចឹងបានព្រះអង្គមិនអាចចេះតែនាំអ្នកណាអ្នកណាទៅបាននោះទេគ្រាន់តែថា សម័យព្រះអង្គនឹងមានអ្នកត្រាស់ដឹងច្រើននឹងមួយយ៉ាងគឺដោយគុណរបស់ព្រះពុទ្ធហើយដែលព្រះអង្គមានអាសយានុសយាញាណជាដើមក្នុងការប្រកាសសម្ដែងពធតម្រូវទៅតាមឧបនិស្ស័យរបស់សត្វណាហ្នឹងហើយក៏ប៉ុន្តែដោយច្រើនគឺអ្នកទាំងអស់នឹងបំពេញបុណ្យបារមីមកត្រូវមកសម្រេចក្នុងណាកាលដែលព្រះពុទ្ធអង្គត្រាស់ដឹងនឹង បននឹងរៀបចំឲ្យកើតមកចំពេលហ្នឹងដើម្បីជាកិសាវៈសីតិមហាសាវៈសាវិកាអីអីទាំងអស់ហ្នឹងគឺបនរៀបចំមកឲ្យស្រេចបានជាសម្បើមណាស់ហ្នឹងណាហ្នឹងហើយចឹងក៏ដូចជាមកដល់សពថ្ងៃហ្នឹងដែលព្រះអរហន្តហ្នឹងជាជាមសង្គេយនារសាពធัวទុកមកហ្នឹងដោយសារឃើញថាមានប្រយោជន៍បើអត់ប្រយោជន៍ព្រះអង្គមិនធ្វើទេ ឬឃើញនៅប្រយោជន៍សម្រាប់ជានានុជនមកដល់សម័យយើងសពថ្ងៃហ្នឹងអ្នកដែលសំឧបនិស្ស័យមកហ្នឹងក៏នៅមានអាចទទួលយកការចេះដឹងបាននៅពេលដែលបានជួបពធនឹងហើយនោះនឹងគឺវាតកតងអញ្ចឹងឥឡូវបានជាយើងប្រមូលសរុបមកនិយាយថាសំណាង ហើយពុទ្ធបរិស័ទយើងនឹងមិនមែនសំណាងនឹងឯងឯងអ្នកណាផ្ដល់ឲ្យឬក៏ចៃដន់អត់ហេតុអត់បច្ច័យអីទេតំណាងនឹងគឺដែលយើងបានសាងមកហ្នឹងលមមគ្រប់គ្រាន់បាន ជួបពធัวហើយយើងតាកជាប់នៅនឹងពធัวហ្នឹងខ្វះណាដែលអ្នកដែលឮហើយក៏ហីទៅនោះហ្នឹងណាតែដល់ទៅមានឧបនិស្ស័យមកគឺថាតាកជាប់ចឹងដូច ភិយាស្វាមីអីដែលធ្លាប់ណាទំនាក់ទំនងគ្នាពីជាតិមុនមុនមកអីអញ្ចឹងណាដូចជាធោសកសិទ្ធិអីមើលគ្រាន់តែនាងជាភរិយានឹងបានលួបមកឃើញមុខមាត់តែប៉ុណ្ណឹងគឺថាមានចិត្តទៅអស់លីងទៅ ហ្នឹងគឺគឺប្តីអញចឹងហ្មងហ្នឹងហើយហើយខ្លួនឯងកូនសិទ្ធិវាធ្លាប់ជាប្តីប្រពន្ធគ្នាវិជាតិមុនដើរឆ្លងកាត់ផ្លូវកន្តារៈកំសត់កំរមកតម្រំតែបានរស់ស្លាប់អស់កូនតាមផ្លូវហ្នឹងហ្នឹងហើយហើយប្តីនឹងស្លាប់ទៅកើតជាសនៈ ប៉ុន្តែបានឱកាសបំរើព្រះវិជ័យកពុទ្ធបានស្លាប់ពីឆ្កែនឹងទៅកាន់ទេវលោកផាំតៅវតឹងនឹងឯងចឹងគឺណាជាកោសកៈទេវបុត្រនឹងឯងបានជាយត់មកក្នុងជាតិជាមនុស្សនឹងឯងទទួលបាបកម្មពីរារា ត្រង់ដែលខ្លួនឯងຕົកកូនឲ្យស្លាប់ចោលតាមផ្លូវហើយដល់តែភេរយាគេល្អគេនៅបំរើព្រះវិជ័យកពុទ្ធដាំបាយអីអីហ្នឹង នឹងឯងទៅកាន់ទេវលោកទៅនេះអត់កើតជាសំណក់អត់កើតជាសត្វអីទេហើយជាយកពីទេវលោកមកគឺជាកូនជាថៃនៅតាមផ្លូវដែលធោសកៈបមានឹងឯងធ្វើដំណើរទៅហ្នឹងហើយទៅសម្រាកនៅក្នុងផ្ទះលោកជាថៃតាមផ្លូវហ្នឹងណាហើយបាននាងឯនោះឃើញទៅក៏មានវិធីចាត់ចែងដើម្បី បានជាភិយាស្វាមីទៅហើយប៉ុនហ្នឹងចេះតែជំរុញមកទៅដែលបានបំរើ ព្រះវិជ័យកពុទ្ធហ្នឹងណាចេះតែជំរុញគឺថាឆ្លងផុតពីឧបសគ្គគ្រប់យ៉ាងបាន ទៅជាសិទ្ធិខាងប្រពន្ធផងអីសិទ្ធិនៅឯកោសំពីនេះទៀតនឹងឯងពិតមែនតែមិនមែនជាបីតាចិញ្ចឹមអពិតមែនតែមិនមែនជាបីតាបង្កើតតែជាបីតាចិញ្ចឹមរួចទៅ អត់មានកូនដែលជាអ្នកទទួលមរតកអីដតីហ្នឹងក៏ខោសុខនឹងបានទទួលសម្បត្តិនឹងជាខោសកសិទ្ធិទៅហើយក្រោយមកបានស្ដាប់ពធសម្រាប់សោតាបត្តផលកសាងខោសតារាមណានៅឯ92ហើយនៅជាទីកន្លែងអនុសាវរីយ៍មកដល់ពុទ្ធបរិស័ទយើងសពថ្ងៃទៀត ទៅទៅគឺថារីករាយចឹងហ្នឹងហើយឥឡូវបានខ្សែអាត់វីដេអូអីម៉ានិតអ្នកថតកូនបងបានសក់ឡាយខំហ្នឹងហ្នឹងហើយមានអត្ថាធិប្បាយអីល្អស្ដាប់តាមហ្នឹងហ្នឹងហើយទៅឃើញទៅនឹកចង់ទៅទៀតហ្នឹងហើយវាមិនមែនគ្រាន់តែទីកន្លែងហ្នឹងទេចឹងដែលធ្វើឲ្យយើងនឹកណាគឺសង្កេតពិនិត្យមើល ដែលយើងនឹកហើយយើងចង់ទៅទៀតហ្នឹងមកអំពីចិត្តហ្នឹងបានបញ្ជូនទៅរកគុណព្រះសម្មាសម្ពុទ្ធគុណព្រះអរហន្តហើយធ្វើឲ្យចិត្តនឹងឯងមានសភាពជ្រះស្រឡះអំពីកង្វល់ក្នុងលោកហ្នឹងកន្លែងហ្នឹងឯងដែលដែលយើងចេះតែនឹកចង់ ទៅដែនដីពុទ្ធភូមិហ្នឹងវាមានលក្ខណៈរបស់ចិត្តដែលជ្រះថ្លាក្នុងគុណហើយមានសភាពណា ដែលវាជ្រះស្រឡះនៅ ការខ្វាយខ្វល់ក្នុងលោកនេះកណាហ្នឹងហើយដោយយើង ស្ដាប់ធัวពីរោះអញ្ចឹងថាវាមានការស្ងប់រងាប់នៅ ការសង្ស័យស្ងប់រងាប់នៅទុកកង្វល់ផ្សេងផ្សេងហ្នឹងគឺយល់សេចក្តីនៃពធัวទៅពីរោះរហូតដល់សម្រេចមគ្គផលហ្នឹងហើយគឺវាស្ថិតនៅក្នុងចិត្តចឹង វាមិនមែនស្ថិតនៅចំពោះតែអារម្មណ៍ខាងក្រៅនឹងទេអារម្មណ៍នឹងគ្រាន់តែថាជានិមិត្តសម្រាប់ឲ្យចិត្តនឹងឯងបានចម្រើនឡើងទៅដោយសេចក្តីស្ងប់ស្ងាត់សេចក្តីជ្រះថ្លានឹងឯងជាអនុសតិនឹងអញ្ចឹងក្នុងសេចក្តីនៃពធัวអញ្ចឹងយើងសិក្សា ក្នុងវិជាដកអីអីហ្នឹងក៏ចេញជាធัวមកទាំងអស់ចឹងពិតមែនតែរឿងរ៉ាវអីខ្លះប៉ុន្តែគឺមានជាធัวជំរឿទៅក្នុងការដែលស្ថិតនៅ ក្នុងភពនឹងវាមានទុកទោសអីនឹងយ៉ាងណាគឺជាអារម្មណ៍នៃការពិចារណាហ្នឹងណាកុំឲ្យចេះតែត្រេកអររីករាយទៅអានឹងការដែល ពិចារណាឃើញទុកទោសហ្នឹងគឺល្អណាស់វាដូចជាយើងចេះកំណត់ថាម្ហូបអាហារហ្នឹងវានាំឲ្យយើងឈឺអីឈឺអីចឹងណាហ្នឹងហើយដល់អញ្ចឹងគឺថាទោះជាឃ្លានក៏មិនហ៊ានទទួលទានហ្នឹងហើយហើយយើងវាចេះតែណាស់ថាឈឺអីឈឺទៅអញស៊ីសិនហ្នឹងហើយប្រហុកច្រាំទឹកជ្រូកអាំងឈ្ងុយជាលក់ខ្ទឹមក្រហមសណ្ដែកប្រសក់អីហ្នឹង តែដាក់ទៅគឺថាក្អអស់តាន់ច្រមុះហ្នឹងជឺកអស់អើស៊ីសិនឃ្លានណាស់មានវាចេះតែអញ្ចឹងហ្នឹងឯងប៉ុន្តែយើងទទួលទានអីអីស្រួលស្រួលទៅណារួចទៅទូទានទឹកទៅបានហើយទៅឆ្អែតទៅវាមិនចិត្តចង់ទៅនោះទេ ហ្នឹងហើយហើយទៅយើងបានឱកាសពេលវេលាដើម្បីបំពេញកិច្ចការងារជាប្រយោជន៍ហើយយើងរក្សាបោសុតចឹងទៅហ្នឹងហើយបន្តិចទៅឈឺទៅឈឺ ហ្នឹងហើយត្រូវលេបឆ្នាំអត់បាយងាយបានអីចឹងខាតបោសុទ្ធទៅហើយឈឺទៅស្ដាប់ធម៌បានទេឈឺក្បាលចឹងទៅអីទៅអាហ្នឹងវាខាតចឹងអាហ្នឹងគ្រាន់តែលើកជាឧទាហរណ៍ទេហ្នឹងហើយជាមួយគ្នានឹងអារម្មណ៍ដែលជាទីត្រេកអរជាទីរីករាយនឹងវាសិតតែមាន